ម្សិលមិញជួបស្រីស្អែកត្រមីស្រនអឆ្ងាយពីនោះឆ្ងាយឈប់មិនរួលជើងខ្ញុំមុំគ្មានមេត្តាអើយខ្ញុំ មិនស្នេហ៍ស្និទ្ធប្របាត់ខ្ញុំអត់ណែណារួមលើលោកកែរីរីអត់ស្នេហ៍ស្នេហ៍កងវល់គួងណាស់ព្រះអើយ ចាំមើលផ្លូវនៅក្បែរទឹកថ្នាក់បែកញញសអស្រាំងចិត្តពុំកាច់ជ្រោអូនបាទបងអូនអូនលោកស្រែកបងស្នាដោយស្រមោលបាញ់ឈឺរូបខ្ញុំមក ប្រៃភ្នំខ្ញុំសូមបួងសួងមេត្តាចូលបងរំដួលជើងភ្នំមកសូមជួយអនុញ្ញាតដួងចិត្តក្រៀមក្រមមក ចាំមើលផ្លូវនៅក្បែរទឹកថ្នាក់បែកញ៉ាំសអស្រាំងចិត្តពុកកាច់ជ្រោអូនបាទបងអូនអើយលោកស្រាច់បងស្នាដូចស្រមោលបាញ់ឈឺរូបខ្ញុំមក ព្រៃភ្នំខ្ញុំសងបួងសួងមេត្តាចូលបងរំដួលជើងទឹកភ្នំមកសូមជួយអានថាដួងចិត្តក្រៀមក្រំ